សំអស្រីស្រយត់ស្រយងបាត់បងស្មារតីដោយកូនបាក់សីត្រូវសព្រៀនប្រហាល្អទាំងវិជារពីអត់លៀងពីរួសពលៀងដោយសារ ធ្លាក់មកអូនបងសូមស្នេហាតែកែរកនថាព្រមស្នេហាបងទេខ្ញុំអត់ខ្មាស់ចែកចងតាម ជាគូកូនគ្រប់គ្រប់ជាតិទេ